ទៅនឹងវាយឯងត្រូវតែសម្លាប់ចវាយរបស់ឯងឲ្យបាននៅក្នុងយុគនេះយើងឲ្យជំរឿពីរដល់ឯងទី1គឺឯងត្រូវតែយកឆ្នាំនេះទៅដាក់នៅក្នុងក្រណាត់ជូតខ្លួនរបស់អ្នកបងសង្វាលោកស្រីកើតអីហ្នឹងលោកស្រីផុតហើយហ៎មានរឿងអីហ្នឹងហ៎សង្វាយើងនៅមានផែនការមួយទៀតដែលត្រូវឲ្យឯងធ្វើផែនការស្អីទៀតទៅទីម្ចាស់ជីកស្មៅ គឺត្រូវតែជីកទាំងរឹសកំចាត់សត្រូវនេះគឺត្រូវតែកំចាត់ទាំងពូជយើងនឹងដុតចំបើងនេះហើយពេលនោះយើងនឹងស្រែកឆោតឡោគឺគិតថាភ្លើងឆេះផ្ទះហើយនោះជាអាកាសដែលឯងអាចឡើងទៅយកក្មេងនោះ ដើម្បីនឹងសម្លាប់ចោលបើឯងមិនធ្វើទេម្ដាយនិងអូនស្រីរបស់ឯងនៅស្រុកនោះនឹងត្រូវស្លាប់រឿងភាគបុរាណរឿងព្រះនាងមុខខ្ជុងភាគទី1មានផ្សាយជូនទេសនារៀងរាល់ថ្ងៃច័ន្ទអង្គារវេលា một bữa trà uống sắp